ធីមគូចំណាក្នុង ពាក្យបទដ្ឋាន ក្នុងនេះភាសាខ្មែរតាមណែអឺវចនានុក្រមរបស់សម្ដេចសង្ឃជួនណាលោកបញ្យល់ថាបទដ្ឋានហ្នឹងប្រែថាទីតាំងឬហេតុជាទីតម្កល់ឬក៏ជើងទ្របតល់ បានន័យថាអ្វីដែលជាទីតាំងឬជាទីតម្កល់អាហ្នឹងលោកឧទាហរណ៍ដូចជា យើងសង់ផ្ទះយើងមានអលែង ថ្មមួយដុំយើងហៅថាតាងណាសម្រាប់ទុលទុលកសលផ្ទះនីមួយនីមួយហ្នឹងអាហ្នឹងក៏ហ្នឹងហៅថាបតិដ្ឋានដែរហើយក្នុងនេះភាសានេះមិនដឹងជាគេចង់ប្រែយកមួយណាបើនិយាយថាពាក្យបតិដ្ឋានហ្នឹងយកក្នុងពាក្យអង់គ្លេសថា standard ហ្នឹងវាមិនត្រូវចំទេបើពាក្យ standard ក្នុងភាសាអង់គ្លេសហ្នឹងភាសា ខ្មែរមិនឃើញមានទេក្នុងវចនានុក្រមប៉ុន្តែខ្ញុំកណាប់បានស្រាវជ្រាវឃើញទៅគេ ប្រើពាក្យថាមេត្រដ្ឋានមេត្រដ្ឋានហ្នឹងបានហៅថា standard អង់គ្លេស standard ភាសាបារាំងកណាសិក្សាមើលភាសាបារាំង standard standard ណាបាទបើភាសាអង់គ្លេសហៅថា standard តែភាសាខ្មែរយើងហៅថាមេត្រដ្ឋានសំបីតែភាសាថៃខ្ញុំកណាមានមើលទៅភាសាថៃទៀតគេហៅថាមាត្រដ្ឋានដូចគ្នាអញ្ចឹងព្រោះភាសានេះមិនមានជាភាសាខ្មែរចំទេជាភាសាសំស្ក្រឹត ខ្លាយមកពីបលិញណាដូច្នេះថាមកតដ្ឋានមកតដ្ឋានមានសេចក្តី ថាយ៉ាងម៉េចចង់មានសេចក្តីថាអឺកម្រិតនៃគុណភាព ឬក៏កម្រិតនៃការសម្រេចបានអ្វីមួយ បានគេហៅថាអាមេត្រដ្ឋាន standard ឬក៏អត្ថន័យមួយទៀតគេថាអ្វីដែលជាដែលប្រើជារង្វាស់បតិឋាន ដែលជាឫសគល់ដែលជាផោះ ដែលជាជាជាទីតម្កល់ឬជាជាគំរូនៃការវេតម្លៃប្រៀបធៀបបានន័យថាយើងប្រៀបធៀបឧទាហរណ៍ថាអូកម្រិតវប្បធម៌នៅប្រទេសនៅកម្ពុជាក្រមយើងមិនស្មើនៅអឺវាជា មិនស្មើមេត្រដ្ឋាននៅកម្ពុជាក្រមមិនស្មើនឹងមេត្រដ្ឋាននៃប្រទេសអូស្ត្រាលីទេសម្រាប់ការសិក្សាហ្នឹងអាហ្នឹងបងចង់និយាយថា the the you sound later the standard of, of uh, education in South Vietnam doesn't equal to the standard of uh, education in Australia โอเคវាមិនស្មើគ្នាអញ្ចឹងណាអាប្រៀបធៀបអញ្ចឹងវាមិនស្មើគ្នាត្រង់កន្លែងមិនស្មើគ្នាហ្នឹងហើយបានជារដ្ឋាភិបាលអូស្ត្រាលីហ្នឹងពេលដូចជាណែពួកវិជ្ជបណ្ឌិតមកពីប្រទេសខ្មែរមកពីវៀតណាមឯហ្នឹងអត់ទទួលស្គាល់ឲ្យឲ្យយកមកអនុញ្ញាតប្រើប្រាស់ក្នុងប្រទេសអូស្ត្រាលីទេ ដល់តែមកសិក្សាបន្ថែមមកសិក្សាឲ្យប្រឡងបន្ថែមទៀតតតែជាប់សញ្ញាបត្រក្នុងប្រទេសអូស្ត្រាលីបានឲ្យយកមកមកធ្វើការប្រតិបត្តិក្នុងប្រទេសអូស្ត្រាលីដូច្នេះអូស្ត្រាលី មានការតាំងតែងណាដែលមកពីអាស៊ីហ្នឹងសូម្បីតែប្រទេសចិនជឿនលឿនប៉ុណ្ណឹងឯងក៏មិនទទួលស្គាល់ដែរអាការគេហៅថាស្តង់ដារណា standard ហ្នឹងវាខុសគ្នា អាប្រព័ន្ធមេត្រដ្ឋានហ្នឹងខុសគ្នាណាកម្រិតនៃការទទួលស្គាល់ជាគុណភាពគេហៅថា quality ឬក៏កម្រិតនៃ នៃអ្វីដែលខ្លួនឯងធ្វើបានសម្រេចនោះវាខុសគ្នាខ្ពស់ទៀតជាងគ្នាអាហ្នឹងហើយមេត្តានអង់គ្លេសហៅថា standard អីក្នុងអ្នកកថាខណ្ឌទី2នេះចង់និយាយអំពីសិទ្ធណាយើងយើងមានមានយើង គ្រប់រូបដែលជាជនជាតិដើមហ្នឹងមានសិទ្ធស្មើគ្នានៅក្នុងមេត្តានសុខភាពខាងរាងកាយនិងនិងផ្លូវចិត្តអកម្រិតខ្ពស់បំផុត រាងកាយផងផ្លូវចិត្តផងរាងកាយដូចខ្ញុំកណាបានបញ្យល់មាញ់ហើយនៅ ក្នុងសេចក្តីអត្ថាធិប្បាយ ខ្ញុំកណាបាន ស្រាវជ្រាវមើលនៅក្នុងការអត្ថាធិប្បាយរបស់នៃ Special Reporter របស់អង្គការសហប្រជាជាតិហ្នឹងដែលជាអ្នករាយការណ៍ពិសេសនៃអង្គការជាតិហ្នឹងបានបញ្យល់អាការដែលដែលនេះហ្នឹងมันការការធ្វើយ៉ាងម៉េចដើម្បីឲ្យប្រជាពលរដ្ឋជនជាតិដើមហ្នឹងមានមានតាំងពី ប្រើប្រាស់ទឹកស្អាតទឹកបរិភោគឲ្យស្អាតតាំងពីណែម្ហូបអាហារក៏ក៏សម្បោះស្អាតអគ្រប់គងឲ្យមានគ្រប់គ្រាន់ម្ហូបអាហារផ្ទះសម្បែងនៅក៏ស្អាតស្អំហើយទីកន្លែងនៅហ្នឹងក៏មានបរិស្ថានបរិស្ថានហ្នឹងអង់គ្លេសហៅថា environment ហ្នឹងមិនឲ្យមានជាតិ pollution កុំឲ្យមានជាតិពុលជាតិអាកាសពុលហ្នឹងវាច្រើនធ្វើឲ្យខូចសុខភាពដកដង្ហើមចូលដុកនឹងសួតទៅមានបញ្ហាដល់សួតអីចឹងចឹង អាហ្នឹងក៏មួយដែរហើយជាពិសេសទៅទៀតនិយាយពីការអប់រំការអប់រំហ្នឹងវាចូលដូចជាប្អូនលីតន្តឹងមិញមានប្រសាសន៍ថាការអប់រំហ្នឹងធ្វើយ៉ាងម៉េចតាំងពីការអប់រំតាំងពីសាលារៀនតាំងពីអប់រំឧទាហរណ៍ដូចជាឆ្នាំណែការពារសត្វល្អិតឆ្នាំ7សម្រាប់សម្រាប់សត្វល្អិតឬក៏ការពារសត្វល្អិតហ្នឹងដែលនៅកម្ពុជាក្រោមនៅនៅវៀតណាមខាងត្បូងដែលយើងហៅថាវៀតណាមខាងត្បូងហ្នឹងមិនមានជាភាសាខ្មែរហ្នឹង អាហ្នឹងមកពីការធ្វើប្រហែសរបស់រដ្ឋាភិបាលវៀតណាមមិនយកចិត្តទុកដាក់ តាមពិតទៅអាការដែលប្រែចេញទៅបន្តិចតួចបិទជាជា sticker បិទជាណែណែរូបភាពក្នុងกระดาษបន្តិចតួចបិទជាប់ទៅដើម្បីសម្គាល់ថាអូឋានៈនេះប្រើរបៀបអញ្ចេះអញ្ចេះលេបណេះបណេះទឹកវាមិនជាការពិបាកមិនទេប៉ុន្តែមិនយកចិត្តទុកដាក់ដោយការមិនយកចិត្តទុកដាក់ហ្នឹងហើយធ្វើឲ្យប្រជាពលរដ្ឋខ្មែរក្រមចំនួនច្រើនដែលមានរងគ្រោះពីនឹងធ្វើឲ្យ ភ្នែកកងឹតភ្នែកខ្វាក់ភ្នែកអីហ្នឹងអាហ្នឹងចូលទៅដល់ណែលោកទៀតថេនម៉ាញ់ហ្នឹងទីតាំងវាចូលដល់អាហ្នឹងអិនត្រីហ្នឹងអាហ្នឹងចូលដល់ទៅថនវាបាត់អិនត្រីខាងចាក់ខូនចាក់ខុនត្រីយ៉ាងហ្នឹងអិនត្រីខាងភ្នែកហ្នឹងគាត់ថាមនុស្សយើងតែបាត់ភ្នែកហើយធ្វើការអ្វីក៏ទៅមិនរួចទៀតដែរសូម្បីតែដើរហ្នឹងក៏មិនត្រង់ផ្លូវទេត្រូវការម្នាក់ទៀតដើម្បីបង្ហាញផ្លូវបើនៅប្រទេសអូស្ត្រាលីស្រុកគេជឿនលឿននោះគេបង្ហាត់សត្វឆ្កែឆ្កែដែលវាមានការឆ្លៀសវិញហ្នឹង វាដឹកមនុស្សដែលដែលល្ងឹតភ្នែកហ្នឹងទៅបានទៅបីឆ្លងភ្លើងស្តុបឆ្លងភ្លើងជាវក្រហមហ្នឹងក៏វាដឹកឆ្លងបាននេះវាយល់មើលឃើញអាភ្លើងស្តុបគេឲ្យមនុស្សដែរយ៉ាងម៉េចយ៉ាងម៉េចឆ្កែហ្នឹងបង្ហាត់តតែយល់រឿងអស់ហ្នឹងដើម្បីដឹកមនុស្សហ្នឹងចេញចូលដល់ពីឡើងរថយន្តបាសនៅឡើងទៅទេសភ្លើងអីហ្នឹងមានរបៀបហើយចំពោះយើងនៅកម្ពុជាក្រោមដែលអត់មានសមត្ថភាពដល់ថ្នាក់ហ្នឹងទេជនជាតិរដ្ឋវៀតណាមហ្នឹងមិនអាចអើពើសំបីតែ អ្នកដែលមានភ្នែកកងឹតខ្វាក់អញ្ចឹងហើយហ្នឹងក៏មិនមិនជួយថវិកាដើម្បីឲ្យអ្នកហ្នឹងចិញ្ចឹមជីវិតបានរស់រៀនស្រួលទេទុកឲ្យអ្នកឯងផ្សងប្រេងតាមតាមអំពើចិត្តទៅរស់បានបណ្ណារស់ទៅរស់បានស្លាប់អានេះជារឿងមួយដែលគួរឲ្យអនុតិធមសម្រាប់ខ្មែរក្រម ដែលជាជនជាតិដើមយើងរួមគ្រោះច្រើនច្រើនឆ្នាំមកហើយយើងួយសពថ្ងៃនេះនិយាយចំទៅរដ្ឋាភិបាលវៀតណាមដោយលោកទាធានមានប្រសាសន៍នេះគេមិនតាន់ទទួលស្គាល់ថា ថាមានជនជាតិដើមនៅនៅវៀតណាមទេប៉ុន្តែគេព្យាយាមបំភ្លឺបំភ្លី កែប្រែប្រវត្តិសាស្ត្រកែប្រែអ្វីបែបយ៉ាង តែខ្ញុំកណាបាន ដឹងថាពីខ្ញុំកណានៅក្មេងអាយុណា14 15ឆ្នាំហ្នឹងតែសម័យកុម្មុយនីសចូលមកឆ្នាំ75ហ្នឹងគឺថាខ្មែរក្រមយើង ភាកច្រើន មាន ដីធ្លីគ្រប់បែបយ៉ាង ដីហ្នឹងរាប់ អ្នកខ្លះទៅមាន50ហិកតា100ហិកតាទៅសម្រាប់ធ្វើស្រែធ្វើចម្ការអញ្ចឹងហើយដល់តែឆ្នាំ76គេចេញអាច្បាប់តាប់ដងហ្នឹងច្បាប់នេះហ្នឹងរឹបអូសយកដីខ្មែរចែកគ្នាគេអស់ទៅអានេះដូចជាមកប្លន់របស់ខ្មែរហើយធ្វើប៉ុណ្ណឹងហើយដល់អញ្ចឹងទៅសរសេរប្រវត្តិសាស្ត្រមិនទទួលស្គាល់បំភ្លៃប្រវត្តិសាស្ត្រខ្មែរក្រមថាគ្មានខ្មែរក្រមទេមានតែវៀតណាមហើយខ្មែរក្រមជាជនជាតិភាគតិចអ មួយទៀតទៅมันមានជនជាតិខ្មែរក្រមនៅនឹងបានច្រើននេះមានជនជាតិភាគតិចខ្មែរក្រមហ្នឹងហើយដាក់ខ្មែរក្រម ទៅជា ខ្មែរណាំបោអីណានៃគ្រប់បែបយ៉ាងទាំងអស់ព្យាយាមដើម្បី បំភ្លឹះតាំងពីភូមិសាស្ត្រឈ្មោះខេត្តឈ្មោះស្រុកឈ្មោះឃុំឈ្មោះភូមិអីហ្នឹងបដូរទាំងអស់ហ្នឹងបដូរដើម្បីបំបត្តិអត្តសញ្ញាណរបស់ខ្មែរក្រមហ្នឹងឥឡូវហ្នឹងมันមិនទទួលស្គាល់ខ្មែរក្រមមិនព្រមទទួលស្គាល់ខ្មែរក្រមជាជនជាតិដើម រឿងមួយដែលគួរឲ្យគួរឲ្យណែឈឺចាប់អាហ្នឹងធ្វើឲ្យផ្នែកក្រមមានការឈឺចាប់ជាជាខ្លាំងសម្រាប់បញ្ញវន្តផ្នែកក្រម ដែលរៀនសូត្រចេះដឹងសិក្សាប្រវត្តិសាស្ត្រភូមិសាស្ត្ររបស់ផ្នែកក្រមហ្នឹងដូច្នេះសូមអំពាវនាវឲ្យឲ្យវៀតណាមហ្នឹងគឺថាត្រូវតែទទួលស្គាល់ផ្នែកក្រមជាជនជាតិដើមឲ្យបានត្រឹមត្រូវពីព្រោះនេះជារឿងពិតមិនមានរឿងខ្លាំងខ្លាយទេហើយនិយាយដល់រឿងដែលដែលថែរក្សាសុខភាពហ្នឹងវាចូលដល់ថ្នាក់ហ្នឹងណា ដល់ចូលដល់ឋានៈហ្នឹងវាលំបាកណាស់ខ្មែរក្រមយើងក្នុងការតស៊ូហ្នឹងហើយចង់សុំឲ្យឲ្យខ្មែរក្រមគ្រប់រូបហ្នឹងភ្ញាក់រលឹកក្នុងការណែសិក្សារៀនសូត្រតាំងពីភាសាអង់គ្លេសភាសាខ្មែរបានច្បាស់លាស់ហើយជាពិសេសសិក្សានៅ នៅធម្មនុញ្ញអង្គការសហប្រជាជាតិនេះដែលហៅថាសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមផ្ទាល់អានេះគេចេញមកសម្រាប់ឧបករណ៍យើងរាល់គ្នាឥឡូវយើងមានឧបករណ៍សម្រាប់